ជាពាក្យឈឺចាប់រស់នៅជាមួយរូបខ្ញុំប្រៀបដូចជាស្លាប់នេះយីមិនដែលស្ដាប់ឆាប់ខឹង មិនចែងមានកំហុងប្រងមួយណាដែលថាមិនខូចរឿងស្រីសុំតងលួងអូនតិចតួចអូននឹងអភ័យអូនមិនយកទោះបី ជាប្របីនៃបុរងអានតែខ្លួនជាព្រមធ្វើឬខំមិនថ្វីធ្វើឲ្យស្រីម្នាក់ស្ទើររោគចិត្តមានជីវិតឥតន័យរួនដើមបីគេ គ្រប់ពេលបានត្រឹមខោចិត្ត កាន់ពីស្គាល់បងអូនធ្វើគ្រប់យ៉ាងស្នាមទឹកភ្នែកស្នាមឡាំឈាមស្រក់ព្រោះតែបងព្រោះតែស្រឡាញ់ចង់បំពេញបំណងដើម្បីរូបបងវេវេក៏អូនហ៊ានធ្វើរាល់ទង្វើផ្លែផ្លែនទាំងឡាយដើម្បីឲ្យខ្លួនសប្បាយ អូនជាតិនេះខំហើយមានស្ងួនដែលស្រឡាញ់បងអូនណាប្រពន្ធសម្លាញ់ មនុស្សម្នាក់ពាក់លីដើម្បីរូបខ្ញុំគ្រប់សពនាងថានាង still love ចង់ចប់ចង់ស្អប់ខ្ញុំមិនបានអើងតែខ្លួនជាប្រងធ្វើឬខំមិនធ្វើធ្វើឲ្យស្រីម្នាក់ស្ទើររោគចិត្ត ស្គាល់បងអូនធ្វើគ្រប់យ៉ាងស្នាមទឹកភ្នែកស្នាមឡាំឈាមស្រក់ព្រោះតែបងព្រោះតែស្រឡាញ់ចង់បំពេញបំណងដើម្បីរូបបងវ័យវ័យក៏អូនហ៊ានធ្វើរាល់ទង្វើផ្លែផ្លែទាំងឡាយដើម្បីឲ្យខ្លួនសប្បាយ ស្ងួតដែលស្រឡាញ់បងអំណាប្រពន្ធមានសំណា នសម្លាញ់